ទឹកមរាសាច់អើយសាច់ខ្ចីដូចមិនណោចែកបាទតែអើកាយភ្នែកជាប់ចិត្តក្រៃឡាបងណប់មើលខ្លួនរះខ្លួនគុំត្រៃអូនចូលណាអើយមួយទឹកទន្លេ នោះអូនម្ដងនោះអងអូនពេញក្រមុំដល់ចាត់ពេញវងអ្នកចាំមកកណ្ដាលនេះវងតារ ខ្ញុំជប់ជុំស្នេហាសូមសន្យាមិនឲ្យចិត្តដាព្រួយបា ពេញក្រមំដល់ចាំពេញវងរចាំកណ្ដាទីវងណារា ពីរៀមនឹងត្រាស្រមៃឃើញប្រាក់ក៏កាលកុំលាក់អ្នកជីមេបាធ្វើបងនឹងខ្ញុំជប់ជុំស្នេហាសូមសន្យាមិនអើចិត្ត

ធ្ងរបបេយ៉ាអើយភ័ក្រស្រស់មិនដែលស្រមូនមានតែរូបអូនណា ធ្ងបំពេញអូនអ្នកអើយអ្នកស្របមិនដែលស្របអូនមានតែរូបអូនតែគ្រប់ចិត្តដែរ